គណៈសូមមកស្ការស្វែងគុំចំពោះគុណចាស់វិធីរានធិរៈគ្រប់អង្គសូមប្រានពលលោកស្រីនាងកញ្ញាញញឹមពិតបរិស័ទទាំងអស់ដែលកំពុងទៅទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលធកម្មជាក្រមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អាន ថ្ងៃនេះគឺថ្ងៃ អង្គារពីកើតខែផលគុណឆ្នាំខាលចត្វាស័កពុរសករាជ2566ត្រូវនៅថ្ងៃទី21ខែកុម្ភៈឆ្នាំ2023សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេ ទីសិល្បៈនិងវប្បធម៌ខ្មែរគឺជាកម្មវិធីផ្ដោតអារម្មណ៍ទៅលើនទីកំណាបស្មូតហើយនឹងជាបទពំនួលផ្សេង ជា កំណាប់អប់រំបែបស្មូតក៏មានបែបស្មូតពំនួលហើយនឹងការពោលទៅតាមបទពិសោធន៍ឬក៏ជំនាញរបស់អ្នកវាគ្មិនរបស់យើងដូច្នេះសូមប្រិយមិត្តអង្គមកជួបវាគ្មិនរបស់យើងតែម្ដងសូមស្វាគមន៍គុណចាស់ កៅពៅហើយនឹងគុណនឹងញោមអឺវិជ្ជាវិចិត្រសុខសប្បាយណែថ្ងៃនេះយើងមកជួបគ្នាយើងមិនមានអីអ្នកជំនាញអីស្មូលច្រើនទេយើងសន្ទនាគ្នាខ្លះពីធរអាខ្លះខ្លះទៅពីមុនពីមុនយើងធ្លាប់ធ្វើអញ្ចឹងអឺយើងយកកំណាបយកមកអានតិចតួចតោះយើងឆ្លើយឆ្លងគ្នាជជែកគ្នារឿងធរអាខ្លះខ្លះហើយនឹងអរគុណចាស់ពៅស្មូតខ្លះទៅ គុណពេលណាគុណចាស់ពៅស្មូតហើយយើងយកអាកំណាប់ហ្នឹងមកជជែកគ្នាតែម្ដងឥឡូវប្រគល់ឲ្យគុណចាស់ពៅដើម្បីចាប់ដើមតែម្ដងទៀតបាទគុណណាទាំងខ្ញុំណាសូមមាសការថ្លែងគុំអង្គគ្រូអឺពោសវើគណៈជាប្រធាន ក្នុងកម្មវិធីនេតិសិល្បៈនិងវប្បធម៌ខ្មែរដែលផ្សាយចេញពី KCCTV ពីរតនារាមក្នុង ឱកាសនេះមកភិមចម្បានពោញោមជាវិចិត្រពូដៃគូដ៏ឆ្នើមក្នុងកម្មវិធីនេតិសិល្បៈហ្នឹងហើយចម្បានពោនៅពុទ្ធបរិស័ទទាំងអស់ដែលតាមតែតាមដាននៅកម្មវិធីនេះជារឿយរឿយអញ្ចឹងនៅកាន់ខ្ញុំឡាបានកញ្ញាញាតពីចាស់គ្រូសវណ្ណបញ្ញាពោសវងជាប្រធាន កម្មវិធី TV នេះផ្ទាល់អញ្ចឹងដល់ឱកាសខ្ញុំកណានឹងចាប់ផ្ដើមមុនគេបងអស់ព្រោះយើងមានតែ3អង្គនេះអឺ ទិសនីតែមួយ ចិត្តថ្លើមតែមួយតែណាក្នុងរាត្រីសប្តាហ៍នេះណាអឺថ្ងៃអង្គារពីកើតខែប្រគុណអញ្ចឹងខ្ញុំណាលើកពីអត្តបទមួយសំណោកមេម៉ៃយំយប់អីយ៉ាអាលេងលេងតែចាំបាត់មកស្វាតជាចប់ចង់ឲ្យយើងពយងពីពាក្យថាមេម៉ៃ អានឹងគេទៅសេមេម៉ៃឬក៏មីម៉ៃហ្នឹងចាំថ្មសូសិនខ្ញុំណាបងកណាអានតទៅ ស្វាជាតទៅវិសាងអេភ្លៀងធ្លាំងអេងាស្រណោះ ខ្មោចនឹងភ្ញាំងឡើងស្រែកយំគួឆ្លងអេឆ្លើយគ្នាឮសូរងំ អូនកើតណែទុំធំអើយយំនឹកខ្មោចប្តីរំពឹងអេតែប្តីអេអា ខ្លួនខ្ញុំអេកូនខ្ចីរងាត្រជាងប្តីស្លាមអេចោលទៅ ស្រង់ថ្លៃវអលអងកំព្រាតែពីអ្នកអើយតែកូននឹងម្ដាយ រំពឹងអេតែម្ដាយអេមិនដូចញេបីដាបង្កើនក៏ទេ ូនយីតែស្លាប់ទៅដូននៅមេអេម៉ាយកំព្រារី ម្ដាយហើយនឹងកូនអាត្រៀតណែយំជ្រៅអេប្រាំងខ្លួនណែដេ ទៅកំព្រាសង្សូនប្តីស្លាមេចោលទៅខ្លួននៅនឹងកូន អត់មានទេបងប្អូនអើយខ្លួននៅក្មេងខ្ចីមេម៉ាយេយំ យំសោករីមរំយំយប់យាមបីស្ដាយសោកអេសង្ហារិញ អាល័យខ្មោចប្តីទឹកដូចចប់ហ្នឹងទេណាចប់កែទៅមកអូខេចប់កែ ប៉ុណ្្នឹងទៅណាសោទៅទៀតណាអឺសំណោះសំណោកសំណោកមិនមកយំយប់ដាច់ភ្លើងមកដោយហ្នឹងហើយហ្នឹងបកស្រាយផងអាហ្នឹងអឺមិនដឹងគេយំរឿងអីអាហ្នឹងរឿងប្រាប់បដាប្តីប្រាប់ប្រាស់អ្វីអឺមួយទៀតពាក្យហ្នឹងមេម៉ាយឬក៏មីម៉ាយហើយឲ្យចូលបញ្ចូលពាក្យថា ពាក្យថាមេម៉ាយហ្នឹងមិនន័យមិនបានទៅជាមេម៉ាយជាទូទៅអឺបបរកពេលណាអត់ភរិយាទៅត្រូវហៅថាពោះម៉ាយអឺបាទពោះម៉ាយហើយខ្ញុំកណាក៏វាមិនយល់ជ្រៅជ្រះដែរប៉ុន្តែហើយ ជួនកាលធ្លាប់ឃើញនិយាយវាយូរហើយធ្លាប់បើកឃើញអត្ថន័យនៅក្នុងសភៅហ្នឹងអឺពោះម៉ាយហ្នឹងវាមិនដឹងថាសំដៅលើអីទេវាពោះតែឯងវាពោះតែទៅទេអត់មានពោះអត់មានគ្នាហើយដល់មេប៉ណ្ណមេមេម៉ាយហ្នឹងមេហ្នឹងគឺម៉ាយមេម៉ាយហ្នឹងគឺជាស្រីដែលអឺ ប្តីស្លាប់ឬក៏ប្តីបោះបង់ឬក៏ថានៅតែម្នាក់ឯងដល់ប្រការណាមួយនៅតែជាមួយកូនអីចឹងទៅក៏នឹងនៅជាមេម៉ាយហើយកណាពុំបានដឹងច្បាស់ដែរទេរឿងមេម៉ាយអីមួយចំនួនដែលគាត់ជុំយប់អីហ្នឹងគាត់តែប៉ុន្តែប៉ុន្តែធម្មតានៅរស់ទោះជាក្រយ៉ាងណាមូលមិត្តគ្រួសារប្រពន្ធប្តី រួមសុខរួមទុក្ខនេះលោកីឃ្លាតប្រពន្ធប្តីហាក់កំព្រាកំសត់អត់ ឃ្លានគ្មានបារម្ភជួយគ្នាឧបត្ថម្ភគ្រប់វេលាចំណងចង់ដៃថ្ងៃសន្តិយា តែ គ្រាកំសត់អត់ពីពឹងរាត្រីកាលមួយព្រួយ ម្នាក់ឯងកណ្ដោយកណ្ដាយគ្មានលំនឹង នាមជាមេម៉ាយមិនរឹងពឹងចំហមិននឹងទន្ទឹងតែកូនកូនហ្នឹងអញ្ចឹងគេថាគាត់នៅចូលរួមតែប៉ុណ្ណឹងទេព្រះអង្គហើយរឿងទុករឿងសោករឿងកំសត់ឬក៏តំអូនទួញក្រៀមក្រំយ៉ាងណាក្តីទៅតាមស្ថានភាពរបស់គាត់ បើសិនជាគាត់មានកូនជាលំនឹងមានកូនជាទីពឹងបានគ្រប់គ្រាន់អាហ្នឹងគាត់ប្រហែលជាអាចសុបាយចិត្តធម្មតាអញ្ចឹងទៅធ្វើមិននេះជាកម្មឬក៏ថាជាផលឬក៏ថាអាចជួបជពាក់នវៈវិននឹងរឿងនៃមនុស្សលោកីបើសិនជាគាត់អាចលះបង់គឺថាដាក់ចិត្តដាក់កាយបាយខ្លួនទៅលើជំនឿសុខនៅក្នុង តាមធម៌របស់ព្រះពុទ្ធអង្គហ្នឹងប្រហែលជាមិនសូវជាមានការអបរំក៏រយំសង្កេតសង្កល់ខ្លោចផ្សាយទេទៀតណាប៉ុណ្ណឹងទេទៀតហើយព្រះអង្គបញ្ជាក់ប្រកាសបញ្យល់បន្ថែមផងបងព្រោះមួយទៀតចំណងជើងនេះអឺសពើខ្លះលោកសពើខ្លះដាក់ថាថ្មដឹងអ្នកតែងឯងអត់បានដាក់ឈ្មោះផងធ្លាប់ស្មោតកាលនៅស្រុកខ្មែរមានបត់មួយទៀតកំមុំយំយប់និងវិម័យយំយប់ប៉ុន្តែខ្លះដាក់សំណោកមេម៉ាយយំយប់បត់នេះសំណោកមេម៉ាយយំយប់ប៉ុន្តែអ្នក តែមិនអត់មានដាក់ក្នុងហ្នឹងណាហើយមួយទៀតថ្មសូមសួរញោមជាវិចិត្រផងតកតងពីអឺពាក្យថាមិញគឺតកតងពីមេម៉ាយហ្នឹងហ្នឹងមេម៉ាយអញ្ចឹងយំណាមកអេមេមកតវិមកអាម៉ាយោម៉ាយណាសរសេរអញ្ចឹងមេម៉ាយត្រូវញោមសរសេរសរសេរមេម៉ាយអញ្ចឹងយំណា មេម៉ាយហ្នឹងបើតាមមើលទៅដូចបងជាចិត្តបានបកស្រាយមិញមេនេះគឺសំដៅទៅលើស្រីដែលជាតំណាងឲ្យម្ដាយយើងណាហៅថាមេ អ្នកដែលគ្រប់គ្រងមេអ្នកដែលនៅគ្រប់គ្រងផ្ទះហ្នឹងគេហៅថាមេហើយប៉ុន្តែនៅក្នុងទីនេះវាមានពាក្យអាយមេម៉ាយវាជាអាយបើនៅខាងអាយណាបើថាវាអត់មានគូណានៅអាយដែរអាយវាអត់មានគូនៅនៅអាយនេះឯង មេម៉ាយនៅ ខាងអាយនេះវាថាវាអត់មានគូអត់មានអឺគ្នាណាខាមេម៉ាយបាទមេម៉ាយវាថាអ្នកដែលនៅគ្រប់គ្រងផ្ទះតឯងវាអត់មានគូណាបាទហ្នឹងហៅមេម៉ាយដូចខ្ញុំមានប្រសាសន៍ថាត្រូវប្តីលេងឬក៏ត្រូវប្តីស្លាប់មេម៉ាយចុះសុំមួយទៀតអឺមេម៉ាយខាន់ស្លាមួយហើយមួយទៀតទៅហៅថាដូចជាប្តីទៅណាបាត់ហើយបាត់ដំណឹងប៉ុន្តែប្តីតន់ស្លាប់ទេ តែបានមួយឆ្នាំពីរឆ្នាំនេះអាចហៅថាមេម៉ាយដែរទេប៉ុន្តែយើងនិយាយកាត់ថាបបនាងប្រពន្ធដឹងដឹងតែប្តីរស់ទេនឹងស្លាប់ដឹងតែអត់ឃើញដឹងថាប្តីស្លាប់ហើយប៉ុន្តែប្តីមិនតាន់ស្លាប់ទេទៅធ្វើការងារណា ឆ្ងាយបាត់ដំណឹងឈឹងហ្មងប៉ុន្តែយើងឲ្យប្រកាសច្បាស់ថាមិនប្តីមិនស្លាប់ទេ តែនាងទន្ទឹងចាំផ្លូវច្រើនឆ្នាំហើយមួយឆ្នាំពីរឆ្នាំហើយ នាងគាត់ថាប្តីស្លាប់ហើយនាងថាមេម៉ាយហ្នឹងឈ្មោះមេម៉ាយដល់អត់មេម៉ាយតតែប្តីលេងផឹងតែឈប់ត្រូវការហើយប្តីស្លាប់ហ្នឹងទៅមេម៉ាយចុះបើសិនប្តី ដែលទៅធ្វើការបាត់ទៅបាត់ដំណឹងឈឹងតែអត់ស្លាប់ទេតើនៅពេលហ្នឹងនាងនឹងជាមេម៉ាយដល់អត់ហ្នឹងមេម៉ាយខាន់ស្លាហ្នឹងមានន័យថាម៉េចបងអញ្ចឹងពាក្យមេម៉ាយខាន់ស្លា គឺធម្មតា ថ្ងៃមួយនោះមានមេបាចាស់ទុំចូលទៅស្ដីដណ្ដឹង បាទដល់តែរៀបចង់រៀបធ្វើពិធីដើម្បីរៀបធ្វើពិធីអាពាហ៍ពិពាហ៍ជាស្វាមីភរិយាក៏ប៉ុន្តែក្រោយមកខាងប្រុសឧទាហរណ៍ខាងប្រុសនោះក៏បាន ផ្ដាច់ពាក្យបាទអូដល់ដល់ផ្ដាច់ពាក្យចឹងទៅនឹងជានិយមន័យរបស់ អ្នកស្រុកខ្មែរយើងច្រើនតែហៅថានៅជាមេម៉ាយខាន់ស្លាក៏ដោយដោយសារការទទួលមុនដំបូងនោះបានទទួលខាន់ស្លាប្រាក់ខាន់ស្លាពីបរោះនោះទៅហើយហ្នឹង ពីខាងគ្រូសាខាងប្រុសរួមហើយ ដល់ពេលគេផ្ដាច់ទៅជួនកាលអានិយាយត្រូវគ្នាផ្ដាច់ទាំងអាអាចចំនួនខណ្ឌខៅទាំងប្រហែលគឺថាมันបានយកមកវិញទេជួនកាលបើសិនជា មានបញ្ហាអីឧទាហរណ៍ខាងស្រីនឹងគេធ្វើខុសណាដូច្នេះបើសិនជាធ្វើខុសនៅប្រការណាមួយអឺខាងស្រីនឹងឬក៏ឪពុកម្ដាយឬក៏សម័យខាងស្រីត្រូវតែសងប្រាក់ចំនួនខណ្ឌខៅ ឬក៏ប្រាក់ខាន់ស្លាដែលបានទទួលទុកពីមុននោះ ពាក្យហើយប្រាក់ខាន់ស្លាហ្នឹងគឺគេជាប្រាក់អឺខ្លះហៅថាប្រាក់ស្នាប់ទឹកដោះឬក៏ប្រាក់ទឹកដោះឬក៏អឺប្រាក់ដែលមិនមែនជាលក់ការការលក់កូនក្រមុំឬក៏ថាអីទេគឺប្រាក់ខាន់ស្លាសម្រាប់ធ្វើពិធីមង្គលកិច្ចនិងកិច្ចមង្គលនឹងតែម្ដងអាហ្នឹងបានគេយកប្រាក់ខាន់ស្លានោះដើម្បីទៅទុកចាត់ចែងនៅក្នុង ពិធីនឹងដល់គេផ្ដាច់ទៅ គេក៏ប្រើពាក្យថាមេម៉ាយកាន់ស្លាបើប្រុសវិញ ទៅជាពោះម៉ាយខាន់ស្លាដូចគ្នាព្រះអង្គអូពពអឺអាហ្នឹងអាហ្នឹងដូចបងជាចាត់បានលើកឡើងវាជារឿងមួយទៅតាមបុរាណយកលោកបានឲ្យ តម្លៃឲ្យឈ្មោះអញ្ចឹងពីព្រោះអាហ្នឹងវាជាមេម៉ាយដែរប៉ុន្តែមេម៉ាយហ្នឹងខាន់ស្លាវាអត់បានរៀបចំអត់តែខាន់ស្លាទេមិនស្ទាន់បាន រៀបអាពាហ៍ពិពាហ៍ឬក៏មិនបាននេះទេគ្រាន់តែភ្ជាប់ពាក្យហើយទទួលលោកឪពុកម្ដាយនោះ បានទទួលប្រាក់ខាន់ស្លាគឺប្រាក់ចំនួនឬក៏ថ្លៃស្នាប់ទឹកដោះឬក៏ថ្លៃទឹកដោះអីតែងទួចដើម្បីទុកធ្វើពិធីមានចំនួនអឺគេហៅថាចំនួនទី1អាចំនួនតូចដល់អាចំនួនធំនោះគឺថ្ងៃមង្គលតែម្ដងអាហ្នឹងថាអាហ្នឹងដល់អាហ្នឹងតាមពិតទៅគាត់នៅកំមឡាយទេប៉ុន្តែគាត់ថាគាត់អឺ ក៏អត់បានរៀបចំមង្គលថាជំនុំហ្នឹងគឺអ្នកដែលមិនទាន់មានប្តីណាឬក៏មិនទាន់បានរៀបអាពាហ៍ពិពាហ៍ប៉ុន្តែយើងមិនគិតថាពិតថានាងនៅកមុំឬក៏មិនកមុំទេប៉ុន្តែឲ្យតែមិនទាន់រៀបអាពាហ៍ពិពាហ៍គឺមានន័យថានៅជាកមុំហ្នឹងហើយវាខុសពីពាក្យដែលគេហៅថានៅពុំចារីឬក៏ថានៅអីផ្សេងណាហ្នឹងហ្នឹងហ្នឹង ហ្នឹងទោះបីគាត់ធ្លាប់មានសង្សារក្តីគាត់ធ្លាប់មានអ្នកណាប៉ះពាល់រាងកាយក្តីប៉ុន្តែឲ្យតែមិនតាន់រៀបអភិវិភាក៏នៅជាក្រុមដែរហ្នឹងហ្នឹងអូខេហើយមួយទៀតដែលលោកគុណចាំបានលើកឡើងអញ្ចឹងអាមួយហៅកំមុំដែលឡើងមេម៉ាយដែលប្តីស្លាប់អាហ្នឹងមេម៉ាយពិតប្រកបដែរអាមួយទៀតបំម៉ាយលេងប្តីប្តីលេងអញ្ចឹងទៅអាហ្នឹងក៏ជាហៅមេម៉ាយដែរប៉ុន្តែឲ្យតែមានកដាស្នាមត្រឹមត្រូវចែក ស្អីស្អីពិតប្រកបទៅឡើងអីទៅអាហ្នឹងក៏ជាពាក្យថាមេម៉ាយដែរបងប៉ុន្តែគាត់ចាំដល់ពេលផ្ទៃទៅធ្វើការបាត់បាត់ឈឹងទៅណាបាត់ឈឹងទៅជួនកាលដូចជាមិនសូវហៅពាក្យនាងហ្នឹងឬក៏អ្នកហ្នឹងថាជាមេម៉ាយទេបងគ្រាន់តែថាអឺនៅតែជាប់ជំពាក់នៅឡើយទេពីព្រោះយើងអត់ដឹងរឿងអីទាំងអស់គ្រាន់តែថា ប្តីនឹងទៅឆ្ងាយឬក៏អីចឹងទៅព្រះអង្គទូលកាលថ្ងៃណាមួយឆ្នាំណាមួយខែណាមួយសាប់ត្រឡប់មកវិញអីចឹងទៅអាណានឹងមិនតត់ជាមេម៉ាយទេខ្ញុំតើមិននៅជានារីពេញសិទ្ធគណៈនៅពេញសិទ្ធឡើយបើនិយាយពីច្បាប់វិញគេថាមិនទាន់ខាងប្រុសឬក៏អីឬក៏ខាងស្រីបានចុះហត្ថលេខាសញ្ញាថាផ្តិតមេដៃដើម្បីចែកគ្រប់គ្នាទេស្រុកនេះក៏អញ្ចឹងដែរគេថាទាល់តែរយៈពេល2 3ឆ្នាំអញ្ចឹងទៅហើយខាងស្រីខាងប្រុសចុះ កិច្ចសន្យាឬក៏ឡើងទៅតុលាការដើម្បីជំរះកាត់ដីថាពិតជា separate គ្នាហើយហ្នឹងបាទពិតប្រកបថាមានម៉ាយបើតែគេនៅតែធម្មតាទោះបីនៅឃ្លាតគ្នាយ៉ាងម៉េចក៏ដោយគឺថាគេនៅផ្ទះយើងខ្លួនក្តីក៏នៅតែជា marriage people គេហៅថានៅតែជាប់ជាប់ជំពាក់វគ្គវិញនឹងរឿងអាពាហ៍ពិពាហ៍នៅឡើយក៏ណាប៉ុន្តែប៉ុន្តែនៅស្រុកនេះគេមានអាกระดาษមួយច្បាប់មួយទៀតគេបញ្ជាក់បញ្ជាក់ ថាគេនៅ single ឬក៏មីម៉ាយមើលគេបញ្ជាក់អាសភៅលិខិតមួយហ្នឹងគេបញ្ជាក់អំពីភាពឯង single របស់គេណាទោះបីគេការហើយគេធ្លាប់មានប្រពន្ធហើយក៏គេបញ្ជាក់ថាគេនៅ single នឹងគេនៅបរិសុទ្ធហ្នឹងហើយអូខេណែឥឡូវអាបុព្វដល់ផ្លាស់ប្ដូរបរិយាកាសមកចូលក្នុងដំណើរបងជាបច្ចិតវិញម្ដងមើលមានអីបកស្រាយ ហើយយើងចាំអត្ថាធិប្បាយកំណើបងជាចិត្តវិញម្ដងណាអូខេចេញបាទឥឡូវយកអាណាសរសេរមិញណាតែចេញសរសេរព្រៀបព្រៀបហ្នឹងខ្ញុំចំណេញរឿងហ្នឹងណាច្រើនណាស់បើចាំយកអាចារ្យមកដែរបើច្រើនឥឡូវយកសរសេរថ្មីថ្មីព្រៀបតនឯកាតនហំពេលព្រះអង្គកំពុងសោកហ្នឹងកណាសរសេរបណ្ដាបាទ អឺតតណាចំណងជើងផងបងខ្ញុំស្គាល់ទេសិនណាចឹងខ្ញុំកណាសូមក្រាបថ្វាយបង្គំគុណម្ចាស់ប្រធារានប្រធារៈគ្រប់ព្រះអង្គក៏ដូចជាគុណម្ចាស់ប្រធានសម្រួលសម្រួលកម្មវិធីក៏ដូចជាគុណម្ចាស់ដែលបានចូលរួមនៅក្នុង រាត្រីនេះដែរខ្ញុំកណាសូមលើកយកអំពីរូបសម្រស់ការជាប់ជំពាក់វគ្គវិននៃមនុស្ស កុំថាឡើយដល់បរោះនិងស្ត្រីរូបល្អសសាច់ស្រាច់ល្អគុណរូបល្អទីរុនពុនយូយ៉ាប់រូបល្អសសំរុំស្រាប់ស្រាប់រូបល្អក៏ស្លាប់ឆាប់យូរមានបញ្យល់រូបល្អសសាច់ស្រាច់ល្អគុណល្អគប់ ល្អគុណល្អជាប់ល្អជំពះរូបល្អទេរុនពុនយូយ៉ាប់ពុនទុកពុនទួញពុន ជួយពុនជាពុនចង់ពុនចំណងពុនមហិច្ឆតារូបល្អសោតំរំស្រោបស្រាប់ស្រាប់កងកិលេសនិងអបាយមុខរូបល្អក៏ស្លាប់ឆាប់យូរមាន រូបល្អក៏ស្និទ្ធត្បិនជុំពាំងរូបល្អក៏ទាំងទីក៏គៀនរូបល្អជាទ្រមជាប់រុករៀនរូបល្អក៏ឃ្លៀនមានចំណងរូបល្អក៏តាមហាមមិនបានរូបល្អក៏តកានជំនុកចង់ រូបល្អក៏ជួមការបាត់បង់រូបល្អក៏ត្រង់ត្រូវក្រុមគ្រីរូបល្អក៏គឺឈឺមិនឈប់រូបល្អក៏ទុំចិត្តឥតជីរូបល្អក៏ចាំងខ្លាំងជរី រួមល្អក៏ពីជុំពុកម្មរួមល្អសខ្មៅក្រៅឬក្នុងរូបល្អសូនសងចុងក្រោយចាំរួមល្អក៏ជួមភំសពត្រាំរួមល្អក៏នំវិញនាងបង បាទសូមអរគុណអរគុណសូមសង្ខេបតាមខ្លីតែ តាមលំបាក់ប៉ុណ្ណោះចុះសូមអរគុណណាអឺកំណាប់ឬក៏បត់ការទាំង5លំបាក់ដែលខ្ញុំកណាប់ខ្ញុំបានសរសេរបាញ់មួយនេះសូមវេប្រគេនទៅព្រះអង្គដើម្បីជួយអធិប្បាយឬក៏បកស្រាយទៅពីតម្លៃនៃជីវិតរបស់រូបល្អផងហើយ តែវាជាប់ពាក់អីខ្លះព្រះអង្គនៅក្នុងសត្វស្វាលោកយើងនេះព្រះអង្គសូមនិមន្តព្រះអង្គមិនចាស់កម្មវិធីទៀតអត់លេងគុំចាស់បើជួយទេមកចឹងអញ្ចឹងដល់ខ្ញុំណាបាទអញ្ចឹងណាសូមកដិញ្ញាណពេលអញ្ចឹងគ្រូដែលបានកាសសម្រាប់តានេះបងបើតាមការកំណាមរបស់ញោមជាវិចិត្របានតែងភ្លាមភ្លាមក្តៅក្តៅក្តៅក្តៅញោមណាបើនិយាយពីនេះថា break new hot new hot new បែកដៅណាតកតងពីរូបសល្អរៀងប៉ុន្តែក្នុងចំណុចហ្នឹងលោករៀបរាប់ពីរូបអីមែនមែនប៉ុន្តែរូបល្អប៉ុណ្ណាក៏ដោយវាអត់មែននៅដដែលទេយើងថារូបនេះល្អបើយើងសង្កេតពិនិត្យមែនតែនទៅថារូបនេះស្អាតថ្ងៃហ្នឹងស្អែកក៏មិនប្រកាសរូបនៅដដែលទេរូបវាប្រែប្រួលទៅ ទាំងល្អប៉ុណ្ណារូបថាល្អល្អប៉ុណ្ណាក៏ដោយវាអត់នៅដដែលទេអញ្ចឹងដែលដែលដែលដែលយើងដៅទៅក្នុងន័យនឹងមែនទេគឺល្អចិត្តល្អចិត្តអត់ចេះប្រែប្រួលទេណាខ្ញុំជឿណាអញ្ចឹងប្រែថាចិត្តកាលណាបើយើងហ្វឹកហាត់ឲ្យកាន់តែច្រើនរត់តែល្អហ្វឹកហាត់កាន់តែច្រើនរត់តែល្អនិយាយពីចិត្តណាអញ្ចឹងបែរថាចិត្តដែលយើងរក្សារាល់ថ្ងៃធ្វើល្អល្អល្អហើយហ្នឹង ក្រឹងរត់តែល្អវាថ្នឹកតែរូបកាយរាល់ថ្ងៃទៅវាចេះតែចាស់ចាស់ទៅចាស់ទៅចាស់ទៅអញ្ចឹងនៅក្នុងសក្តីហ្នឹងខ្ញុំបីតែប្រពន្ធក៏ព្រះអង្គសំដែងពីរឿងរូបហ្នឹងដែរវាប្រែព្រមទៀងអញ្ចឹងណាតែតែដែលសំដែងទៅលើឲ្យចំតង់គឺសំដែងទៅលើគុណធម៌មនុស្សយើងដល់ច្រើន សម្លឹងមើលទៅខាងក្រៅគឺរូបកាយនឹងឯងតែបណ្ឌិតលោកសម្លឹងមើល ខាងក្នុងចិត្តនៃបុគ្គលហ្នឹងប្រព្រឹត្តទៅជាបាបឬក៏ជាបន់ដឹងអញ្ចឹងបណ្ឌិតលោកអត់ឲ្យតម្លៃខាងខាងរូបកាយទេលោកឲ្យតម្លៃទៅខាងខាងក្នុងគុណធម៌ព្រោះណាអញ្ចឹងសរុបមកដែលខ្ញុំជាវិចិត្របានតែងបាញ់មិញនេះរូបជារូបហើយប៉ុន្តែដែលល្អល្អក្រៃលែងជាងរូបនឹងទៀតគឺល្អចិត្ត ចិត្តទៅណាក៏បានសុខស្ងប់សំបីទៅនៅក្នុងបញ្ញិពិភពយាស្វាមីនៅជាមួយគ្នាយូរយូរទៅបើអត់ល្អចិត្តទេណាអត់នៅគ្នាសុខទេណារូបស្អាតមាននៅតែឯងនៅតែដែរណាមិនខ្ញុំជាវិចិត្រណាតែដែលនៅជាមួយគ្នាបានហ្នឹងគឺត្រង់គុណធម៌ខាងក្នុងរៀងរៀងខ្លួននេះនៅជាមួយគ្នា បានអញ្ចឹងសំខាន់គឺដែលកំណាប់ញោមលើកឡើងគឺផ្ដោតទៅលើល្អបំផុត ល្អរូបល្អហើយប៉ុន្តែល្អមួយទៀតគឺល្អចិត្តជាបបរសម្រាប់សាងអនាគតជីវិតជាមង្គលណាណាសូមប្រកេនប៉ុណ្ណឹងជួយទៀតសាធុសាធុអរណាត្រូវទៀតអឺកំណាបដែលនិយាយពីរូបហ្នឹងធម្មតាពាក្យថារូបហ្នឹងវាមិនទៀងទេប្រែប្រួលប្រែថាបែកធ្លាយរូបយ៉ាងហ្នឹងប្រែថាបែកធ្លាយវាមិនទៀងវាតែងតែ ទៅមិនល្អបែកធ្លារហូតពីចាស់ ពីក្មេងរហូតដល់ចាស់ហ្នឹងគឺសក់ស្កូវដោយបងរៀបរាប់អញ្ចឹងធម្មតាវាជារឿងមួយផ្លូវខាងក្រៅទេស្ពតខាងក្រៅប៉ុន្តែដូចគុណចាស់បានលើកឡើង ផ្លូវចិត្តហ្នឹងគឺជារឿងសំខាន់មែនទែនស្រឡាញ់គ្នាដោយមេត្តាបាននាំបានស្រឡាញ់គ្នាយូរដូចជាលោកគ្រូប៊ុតស្វងសារលើកឡើងអំពីអឺញ៉ាំអំពៅពីចុងទៅណាញ៉ាំញ៉ាំអំពៅពីពីគល់ ណាពីគល់ទៅពីគល់ទៅណាចង់និយាយវាបើយើងឆ្លាញ់គ្នាដោយមេត្តាយើងឆ្លាញ់គ្នាហ្នឹងបើថាញ៉ាំពីចុងមកហ្នឹងវាដល់សាបជាមិនសូវស្គាល់ចិត្តគ្នាដល់ពេលយូរយូរទៅចិត្តតែផ្អែមល្ហែមទៅផ្អែមល្ហែមទៅរហូតដល់ចាស់ទៅក៏នៅតែផ្អែមអញ្ចឹងទៅណាណាបើយើងសាញ៉ាំអំពើពីខាងគល់ទៅមិនបងផ្អែមអូយផ្អែមខះកតែម្ដងលេចទៅពេលដល់ពេលចុងក្រោយមានអីសាបអស់លីងណា បាត់អស់មនោសញ្ចេតនាការថ្នាក់ថ្នមគ្នាពីដើមទីមកហ្នឹងវាវាមិនទៀងទេអារឿងរូបរាងកាយហ្នឹងវាមិននៅណាណាណាវាអន្តរាយទៅឥឡូវបើជាចិត្តការពីប្រធានបទខ្លួនឯងយ៉ាងម៉េចខ្លះពីពួកកំណាបហ្នឹងដូចជាពាក្យ7ពាក្យហ្មងកណាពាក្យផ្សេងមិញជាពាក្យ7ព្រះអង្គណាអញ្ចឹងជួយជួយបកស្រាយអំពីពាក្យកំណាបពាក្យ7ហ្នឹងមើល កណាចាំវគ្គក្រោយកណាប្រសេមុនមុនអានឹងបន្តិចវិញហ្នឹងគឺនិយាយពីចរិយាសក្រិតចិត្តល្អប្រងព្រះអង្គចាំកណាបោះស្រាយទៅតាមមកក្រោយវិញព្រះអង្គអូខេហ្នឹងហើយឥឡូវចូលបើទេចឹងបើណាព្រះអង្គមុនបើមាសហើយអឺខ្ញុំកណារកអត្តបទអឺកំមុំយំយប់វាអត់មានកុំកុំរកអីកំមុំគេមិនយំទេសម័យឥឡូវគេឈប់យំហ្នឹង អេពីមុនយំហ្នឹងកូនចឹងទៅរកអត់មានដល់ហើយខ្ញុំកណា នឹងអត់មានអត្តបទអី មានអត្តបទយើង ស្វាត់ជាយនៅក្នុងអានេះបន្តិចតទៅអំពីយើងឲ្យសង្វេករូបកាយយើងទៅដូចញោមជាបចិត្តលើកឡើងបាញ់បាញ់គឺរូបសល្អរាហើយរូបវាចេះទុតត្រោមទៅអញ្ចឹងណា កណាណាណាខ្ញុំណាលើកអត្តបទបន្តិចបទបុរាណបទបុរាណព្រោះ ខ្ញុំនៅលើកតែ3ឃ្លាទេកណាទៀតអងអោគួសង្វេសូពេញរូងរៀង កាយប្រងស្រី ផងទាំងឡាយតែងបែងទលាយជាធម្មតាក្មេងចាស់ មិនកំណត់តាមដោយបត់បាលីថាអនិច្ចំ នឹងទុកខាណាត់តាបីនេះមិញអនិច្ចំថាមិនទីអង្ការ ហើយលៀងស្លាប់ទៅវិញຕົកខាងតុងពោពេញអត់ស្រាងស្រានគ្មានទំនេរ បងអរគុណច្រើនបងសាធុសាធុបងសាធុសាធុបកស្រាយបន្តិចមកទៀតសម្រាប់អានឹងវាបុកអឺជាមួយនឹងកំណាប់ខ្ញុំជាបចិត្តនឹងដែរពួកខ្ញុំអាចជួយជាអឺកំណាប់បតិបតងជាមួយនឹងកំណាប់ខ្ញុំបាញ់មិញបានទេបង មួយនេះគាត់បានសរសេរជាខមមិនទេក៏ប៉ុន្តែគាត់ថានិយាយអំពីកងទុកអអានិច្ចំការមិនទៀងទុកខាងកើតមកជាទុកតែមានរូបតែចាត់ជប់ទុកណាហើយអាទុកហ្នឹងវាច្រើនវាល្អជាងសុខពីព្រោះអឺដូចជាសេចក្តីសុខហ្នឹងគាត់ថាជាជាផ្លែជាផ្កានៃសេចក្តីទុកពីព្រោះដោយប្រៀបធៀបដូចជាដើមឈើអញ្ចឹងក្នុងមួយឆ្នាំគេថា ផលនៃផ្លែផ្កាហ្នឹងមានតែម្ដងទេមិនសូវមានដើមឈើណាផ្លែឬក៏ផ្កាពីរដងទេក្នុងមួយរដូវកាលឬក៏មួយឆ្នាំហ្នឹងបាន ម្ដង365ថ្ងៃមានផ្លែផ្កាតែហើយអាចហូបចុកបានរយៈពេលទៅត្រឹមថាមួយខែផ្កាខ្លះគឺ15ថ្ងៃអញ្ចឹងទៅផ្កាខ្លះក៏មានមួយថ្ងៃទៅប្រទាលមួយចំនួនអញ្ចឹងទៅដូច្នេះអាផ្កាឬក៏ផ្លែឬក៏សេចក្តីដែលជាសេចក្តីសុខហ្នឹងដែលជាលំអដែលជាការ សម្រាប់បង្អួតគេថាអាចមានសម្រស់ស្រស់ផុសផង់ដែរមិនមែនមានរយៈថេរវេលានឹងយូរដូចជាកងទុកទេហើយកងទុកវិញព្រះអង្គប្រគុណម្ចាស់ធ្លាប់បានប្រតិព្រានទូមានហើយគេថាខ្ញុំកាលណាក៏ធ្លាប់បានស្ដាប់ព្រះអង្គលោកទេសនាដែរគេថាវាសេចក្តីទុកនោះសូម្បីតែមនុស្សយើងម្នាក់ម្នាក់សូម្បីតែអង្គុយស្ងៀមអត់ធ្វើការនោះក៏ជួបទុកដែរទុកតែស្អីទុករឿងគេថាវាតឹងច្មោះដកដង្ហើមមិនបានអាហ្នឹងក៏ជាការទុកដែរជាទុកដែរទុកវាហៀនសម្បោទុកវាដូចថា រៀនតែផ្នែកអាហ្នឹងសុទ្ធតែជារឿងទុកគេណាបងសុខស្រួលគឺថាក្នុងមួយជីវិតឬក៏ថាក្នុងមួយរយៈពេលខ្លីតែប៉ុណ្ណោះឯងរៀបដូចជាផ្កាឈើចឹងឬក៏ផលអ្វីលម្អសម្រាប់របស់ធម្មជាតិនឹងបានតែមួយរយៈតូចបំផុតពីបំផុតទៅគេថាក៏ពុកនៅក្នុងអឺនគរកាយរបស់យើងគេថាវាច្រើនវាវែងវាឆ្ងាយទៅតាមផលកម្មនៃអំពើខ្លួនផងទៅផ្សំស្របគ្នាផងព្រះអង្គហ្នឹង គាត់ថាសុំខ្លីប៉ុណ្ណឹងទេបាទសុំប្រកេតត្រូវហើយទាំងអឺរូបហ្នឹងវាអញ្ចឹងយើងយើងយើងដឹងស្រាប់ហើយការមិនទៀងហ្នឹងឯងអឺដើម្បីអឺដើម្បីជាយើងមើលសម្លឹងមើលរូបហ្នឹងដោយដោយបញ្ញា បានយើងរំដោះចេញអំពីការចោះចម្ពាក់ណា ប៉ុន្តែពេលពេលខ្លះយើងសម្លឹងដោយដោយការចោះចម្ពាក់ហ្នឹងលងខ្លាំងណាស់ទាំងអាត្មាទាំងគេអីហ្នឹងហើយកាលណាដែលយើងមិនចេះសម្លឹងដូចជារឿងមួយដែលពិខុមួយអង្គនោះមិនដឹងជាភ្លេចឈ្មោះហើយមិនចាស់ប្រហែលនៅចាំយ៉ាអឺដែលលោកមើលសម្លឹងឃើញនារីម្នាក់ហ្នឹងខ្សោយស្ញាញ់ដាក់លោក ស្រាប់តែលោកឃើញប្រាំឃើញថ្មីហ្នឹងលោកពិចារណាអំពីអសពអំពីសញ្ញាហ្នឹងទៅលោកកើតធរពេលកើតធរពេលហ្នឹងនឹងជាបានសម្រេចធរពេលហ្នឹងតែម្ដងដោយសារតែធម្មតាសើចស្ញាញ់វាចេញថ្មីមកណាគណៈចេញមកពិចារណាមើលនៅក្នុងសពសញ្ញាទៅកើតសេចក្តីសង្វេគទៅលោកបានសម្រេចមគ្គផលពេលហ្នឹងតែម្ដងគុណគុណចាំនៅចាំហ្នឹងរឿងហ្នឹងអត់ចាំទេណែ ដូច្នេះយើងទាំងអស់គ្នាក៏បីដឹងថាកាលណាដែលយើងមាន បញ្ញាអញ្ចឹង បានយើង រួចផុតអំពីការមិនមានសេចក្តីទុកណាជាប់ជំពាក់ដើមណា ណាប្រគិនគុណចាស់មានអីថែទៀតអត់មានទេទៀតញាតិញោមគឺចិត្តហ្នឹងអូខេក៏កំពុងតែងកណា ចឹងខ្ញុំខ្ញុំកណាសូមអរគុណអរគុណហើយខ្ញុំកណាសូមលើកយកល្អរៀនដដែលហ្នឹងដែលអាសរសេរពីម៉ោង6កន្លះជាងហ្នឹងមុននឹងមកអង្គុយហ្នឹងណាអត់ទាន់បានវាយត្រឹមត្រូវទេសរសេរនៅគ្រាបវិញខ្វះខ្វាច់ខ្វាច់តែបន្ថែមកថាខណ្ឌខ្លះបន្តិចបន្ថែមទៀតបាទនេះគឺជាកំណាត់7ព្យាង្គរៀបរៀងនៅក្នុងទម្រង់បែបបទសัตว์កាងស្លាប់ បាទអឺចំណងជើងនៃចំណាប់ហ្នឹងខ្ញុំកណ្ណាសូមដាក់ឈ្មោះមិនមិញគឺថាគិតទៅដាក់ចំណងជើងនេះដាក់មានចំណងជើងថាចរិយាសុក្រិតចិត្តល្អប្រងចឹងខ្ញុំកណ្ណាសូម ប្រគេននឹងជូនដូចតទៅល្អរៀងរៀងល្អសឬខ្មៅ ក្រៅក្នុងក្នុងក្រៅខ្មៅសវ័យពិតមិនមិនពិតនើយគិតទេណៃក្តីល្អល្អក្តីអើយ យនៃចង្រយាត្រូវធ្វើធ្វើត្រូវនៅចង្រិតត្បិតគឺគឺត្បិតណាយប្រឹកឡើងកណា សំរុំរុំសំអើយក្រំអេរីយ៉ាសារៀបរៀបសាអើយថាឡផងចាវាវិចាថាល្អស្ដីដីសំសំដីបីឆ្លើយឆ្លង ពស់ទៀបទៀបខ្ពស់នោះជាម្ដងបាត់ឆ្កងឆ្កងឥតចិត្តសធាដាក់ចិត្តចិត្តដាក់ស្មងស្មងស្មើដើរដេកដេកដើរខ្មៅពេល ចិនជឿជឿចិត្តនើយស្និទ្ធក្រុមគ្រីជាល្អល្អជានេះរលបានកាយកបកបកាយឆ្ងាយទៅចិត្តមិត្តញាតញាតមិត្តគិតគ្រប់ថា គ្នាជួយ ជួយគ្នាគ្រាប្រមាណខ្សានលោកលោកខ្សានប្រានស្រួលសុខបាទសូមអរគុណនិងអរគុណខុសត្រូវឬក៏ខ្វះខាតយ៉ាងណាមេត្តាដល់ពីសំណាក់កវីបណ្ឌិតប្រធាចាដែលជាអ្នកអឺមានឯកទេស មានជំនាញខាងបទកំណាព្យខ្មែរសូមអរគុណអរគុណបាទអឺកំណាព្យហ្នឹងអឺពាក្យ7មិញហ៎កណា ទី7ឬក៏7ព្យាង្គហើយក្នុងទម្រង់បទសត្វកាងស្លាបផងបាទចឹងសុំអត្តន័យកាងស្លាបបន្តិចមើលអាកាងហ្នឹងបានន័យថាវាលើកតដាងឡើងហីមិនវាលើកស្លាបឡើងគណៈឧទាហរណ៍ថាពាក្យការធម្មតានឹកកាលត្រីមួយព្រួយរំទុកសំវេចជួសមុខ ទុកទូធ្ងំគណៈអាហ្នឹងវាជាពាក្យប្រពីធម្មតាអញ្ចឹងទៅដល់អារបៀបថាការស្លាប់ឬគឺអីចឹងទៅវា ច្រើនតែប្រើត្រឡប់ចុះត្រឡប់ឡើងហើយអាវាដូចហើហើយបកបោកដដែលដដែលដូចជាបាក់សៃនៅតែមាន មានស្លាប់ទាំងពីរហើយនៅតែបកអញ្ចឹងបងមានន័យថាដូចខ្ញុំប្រកាសណាសូមប្រកេនឧទាហរណ៍ល្អរៀងរៀងល្អសឬខ្មៅ ក្រៅក្នុងក្នុងក្រៅខ្មៅសអ្វី ពិតមិនមិនពិតគិតទេណីក្តីល្អល្អក្តីនៃចរិយាព្រះអង្គណាឧទាហរណ៍ល្អរៀងរៀងល្អត្រឡប់មកវិញវានៅក្នុងន័យនឹងដដែលព្រះអង្គវាគេហៅដូចបាក់សៃដែលវាបោកបោកបោកបោកវាយល់នៅតែប៉ុណ្្នឹងវាអត់ដណ្ដប់ស្លាប់នឹងចេញពីរឿងក្នុងខ្លួនចឹងហើយបានអ្នកប្រាយខាងកំណាបហ្នឹងគាត់ដាក់ថាជាដូចដូចស្លាប់ក្នុងនៅនៅតែកាងជាប់ចឹងបោកបោកនៅតែដែលដែលដែលអញ្ចឹងចូលពីអាផ្ទួន មកត្រឡប់ចុះត្រឡប់ឡើងប៉ុន្តែឲ្យត្រូវនៃកុំឲ្យអត់នៃបងត្រូវធ្វើធ្វើត្រូវនៅចរិតត្បិតគឺគឺត្បិតប្រតិលក្ខណាសំរុំរុំសំក្រមអេរិយាសិក្សារៀបរៀបសារថាល្អផងបងណាហ្នឹងជាអត្តន័យរបស់ កាងនោះវានៅតែកាងស្លាប់កន្លែងហ្នឹងដដែលហើយបញ្ជាក់នៅខាងចុងក្រោយពាក្យ3ព្យាង្គឬក៏3ពាក្យហ្នឹងបងអាហ្នឹងវាអត់អីទេអត់ធ្វើម៉េចឲ្យតែជួន ទៅតាមកំណត់បទពីបន្ទិលតដែលការចាប់ចងជួនហើយនឹងជួនពីលបាស់ទី1ទៅលបាស់ក្រោយបន្តបន្តគ្នាហ្នឹងជួនដូចកំណត់ពីបន្ទីធម្មតាប៉ុន្តែគ្រាន់ថាយកអាពាក្យផ្ដើមឬក៏ថាគ្រប់ក្នុង4ឃ្លាហ្នឹងព្រះអង្គគឺថាពាក្យហ្នឹងវានៅតែមួយតតែអាពាក្យ4 4ហ្នឹងឧទាហរណ៍ដាក់ចិត្តចិត្តដាក់ស្ម័គ្រស្មោះស្ម័គ្រឃ្លាទី2ជាងឃ្លាទី2 ដើរដេកដេកដើរស្មារវេលាចិត្តជឿជឿចិត្តស្និទ្ធគ្រប់គ្រាជាល្អល្អជានីរាប់អានកណាកណាអាអាអាទូបីឃ្លាទី1ក្តីឃ្លាទី2ក្តីឃ្លាទី3ក្តីឃ្លាទី4ក្តីគឺថាអាពាក្យពីខាងដើមនោះព្រះអង្គវានៅតែត្រឡប់ចុះត្រឡប់ឡើងត្រឡប់ចុះត្រឡប់ឡើងវានៅតែកាងទៅវិញទៅមកកាងស្មារតីសំខាន់នៅបោះចុះបោះឡើងណាព្រះអង្គហើយដល់អត្ថន័យរបស់អាអាជាងទីអឺ 3ពាក្យនៅខាងក្រោយអាហ្នឹងយើងប្រកបអត្តន័យរបស់វា ណាបញ្ជាក់នឹងអត្តន័យរបស់របស់ក្នុងលបាក់ខណ្ឌនីមួយៗហ្នឹងណាដូច្នេះអាពាក្យ7ហ្នឹងយើងឆ្នៃបានច្រើនបែបណាដូចជាកណាច្រើនបែបបែបបត់បងមានបត់ជាច្រើនកណា ចង់ចង់និយាយអំពីយើងរបៀបយើងតែងយើងយកអាពាក្យ7ទេប៉ុន្តែយកអាណែងនងរបស់វាហ្នឹងវាយដូចជាបងដាក់ថាកាងស្លាប់ស្លាប់កណ្ដាលនៅដដែលពាក្យចុងជួនចាប់ចុងជួននៅដដែលហើយអត្តន័យហ្នឹងក៏នៅដដែលដែរអត្តរូបក៏ធ្វើមិនឲ្យពិរុនទៅទៅតាមអត្តន័យរបស់ខ្សាច់ការព្រះអង្គប៉ុន្តែគ្រាន់តែយកអាពាក្យខាងតាមខាងតាមពីពីអឺទាំងអស់ទី4ព្យាងព្រះអង្គកាយកប់កប់កាយប៉ុន្តែវាតែពីពីអី ក្នុងមួយព្យាវាមាន2ពាក្យអត់មិនបាទមួយឃ្លា2ពាក្យហ្នឹងទាំងអស់វាទាំងអស់វា4ព្យា4ពាក្យកាយកប់កប់កាយវាត្រឡប់មកវិញព្រះអង្គឃើញណាគ្នាជួយជួយគ្នាខ្សានលុះលុះខ្សានព្រះអង្គណាវាវានៅតែដែរដែរវាត្រឡប់ចិត្តឡើងណាគាត់តែកុំឲ្យបើសិនបើសិនយើងយកអាពាក្យកាបអីផ្សេងអីចាអឺហៅថាពាក្យជួនដែរប៉ុន្តែវាអត្ថន័យវាមិនអាចធ្វើបានព្រះអង្គអាចធ្វើបានណា កុំឲ្យយកអាពាក្យហ្នឹងតដែលយើងដាក់ចូលយើងរកពាក្យណាមួយដែលឲ្យវាប្លែកតិចទៅប៉ុន្តែវាជាចង់ជួនដូចគ្នាការហ្នឹងគេវាមិនហៅជាការស្លាប់ទេបងវាទៅរឿងបាត់អីផ្សេងមួយទៀតបងអូណាអញ្ចឹងអញ្ចឹងបានន័យថាតតែយើងយកអាតដែលមកដាក់ទៀតណាណាចុះបើយើងយកអាបើយើងយកអាកាបើយើងយកអាកាកណាទៅសេមិនបាញ់វិញនេះដែរអឺ យើងអាចប្រើពាក្យ7ដដែលប៉ុន្តែគ្រាន់ថា យើងយកពាក្យអីមួយជាប្រធានបទដើមឧទាហរណ៍អាហ្នឹងកណាមតនបានដាក់ឈ្មោះវាផងឧទាហរណ៍ពលឹមរះថ្ងៃថ្លៃបបរពលឹមចាចរចេញចែកចាយពលឹមព្រមលាលី គណៈទីចិត្តឆ្ងាយព្រលឹមប្រងកាយកប់កាយការព្រលឹមត្រូវត្រៀមប្រហៀមជាព្រលឹមក្រោបភ្ញាក់ភ្ជាប់កងកាយាព្រលឹមសង្ឃឹមក្នុងចិន្តាព្រលឹមសុរិយា ការរាល់ថ្ងៃចឹងអាហ្នឹងគ្រាន់តែថាយកអាពាក្យមេពាក្យណាមួយយកមកបំបែកណាអាហ្នឹងវាគេមានបត់ គេផ្សេងមួយទៀតប្រប៉ុន្តែគណៈមិនតន់ច្បាស់ថាវាជាបត់អ្វីមួយចាំបើប្រហែលជាអង្គុយគិតអង្គុយនឹកមកសន្ទុះទៅប៉ុន្តែគាត់ថាយកពាក្យណាមួយឧទាហរណ៍ថា ពាក្យមេម៉ាយអញ្ចឹងទៅឬក៏ពាក្យពុំម៉ាយយកមកដាក់ជាខាងដើមអញ្ចឹងទៅបានបំបែកតទៀតកណាហ្នឹងគេដាក់សរសេរជាពាក្យ8ក៏បានពាក្យ7ក៏បានកណាពាក្យ9ក៏បានដែរធ្វើម៉េចឲ្យចេះយើងបំបែកខាងក្រៅបងអាហ្នឹងរឿងបត់ផ្សេងទៀតគេណាបត់ពាក្យ7ហ្នឹងគឺសរសេរបានច្រើនបែបច្រើនយ៉ាងបងមានរហូតដល់ទៅ50 60បែបដែរដូចគ្នាក្នុងកំណាព្យខ្មែរហ្នឹងសូម្បីតែស្មូតដល់60ផ្លែអឺការសោតនឹងបែបបត់ហ្នឹងដល់អា របៀបសរសេរហ្នឹងគឺថា50 60បែបនៃបទកំណាព្យដែរក្នុងពាក្យមួយមួយអាចបំបែកចោលបានច្រើនទៀតព្រះអង្គឧទាហរណ៍បទកាកតេហ្នឹងគេអាចសរសេរជាអឺតម្លាច់ឡើងគ្រឿងបទតម្លាច់ឡើងគ្រឿងឬក៏ថាបទជាប់តងឬក៏បទអីអីចឹងទៅឬក៏គូគាត់ស្នឹងអីចឹងទៅណាក្នុងមួយក្នុងមួយបទមួយបទនៃឧទាហរណ៍មួយបទកាកតេហ្នឹងសរសេរបានប្រមាណបែបចឹងទៅក្នុងមួយបទពាក្យ7ហ្នឹងសរសេរបានប្រមាណយ៉ាងអីចឹងទៅតាមដែលលោកអ្នកចេះដឹងគាត់អាច មានលទ្ធភាពនឹងធ្វើព្រះអង្គចា៎បាទអឺដូច្នេះសរុបមកវិញចំណាសូមបន្តទីនិយាយអំពីចរិយាសក្រិតចិត្តល្អព្រមហ្នឹងគឺប្រគុណម្ចាស់តែជាអឺអាចបកស្រាយបានហើយគឺថាដោយព្រះអង្គមានធរណិកាពីខាងដើមអញ្ចឹងគឺថា ក្នុងបុគ្គលយើងម្នាក់ម្នាក់ហ្នឹងគឺសំខាន់ណាស់ទាំង3យ៉ាងហ្នឹងគឺកាយវិចារចិត្តទៅទាំងព្រម បណ្ដាព្រះអង្គប៉ុន្តែសំខាន់បំផុតគឺចរិយាសក្តិចិត្តល្អជាហើយខ្ញុំកណាសូមបញ្ជាក់នៅអត្តន័យខាងចុងបំផុតនេះទៀតសេមបីមិញគឺចរិយាជាផ្ការលម្អទឹកចិត្តសុចរិតពិតជាគុណធាសាយមាសពេជ្ររំលឹកនៅពណ៌កាយតែវិជាសុខសាយត្រាយទ្រោះផ្លូវអង្គសូមអរគុណអរគុណហើយខ្វះខាតយ៉ាងណាមេត្តាសូមបំពេញទៀតអូខេ ហ្នឹងហើយអឺកំណាប់ដែលយើងយកមកបរិយាយនេះគឺជាជាឱកាសមួយដែលយើងធ្វើឲ្យយើងនឹកឃើញដល់វីរៈបុរសរបស់យើងដូចតាលោកអឺអ៊ូចុងយើងរបស់អញ្ចឹងគាត់តែងជាជាកំណាបហ្នឹងមានន័យរហូតដល់សពថ្ងៃហ្នឹងអឺ តាំងពីបុរាណមកវាសំទៅតាមសម័យណាក៏ក៏ត្រូវដែរអាហ្នឹងវាដោយសារតែកំណើគាត់នោះល្អអឺអាត្មាគិតថាអនាគតទៅគិតថាមានពេលវេលាច្រើនគិតធ្វើគ្រឿងកំណាប់ហ្នឹងឲ្យបានមកមុខហ្នឹងឲ្យបានថ្មិចតែងឲ្យបានច្រើនទុកណាយើងស្រាវជ្រាវទៅជាឯកសារយកមកនាំគ្នាជួយតែងគ្នាទៅដើម្បី ឥឡូវនោះឃើញអ្នកតែងហ្នឹងវារាងតិចដែរតែសពថ្ងៃឃើញតែតែងឃើញតែប្រហោះក្នុង Facebook ហ្នឹងតែបើរឿងកំណាប់ជាក្បួនខ្នាតមិនតាន់មានអីល្អបានតែលោកគ្រូយ៉ាងបុរិនក៏បានធ្វើហើយប៉ុន្តែគាត់ថាយើងថែមទៀតហ្នឹងជារឿងមួយល្អមែនទែនបាទអូខេឥឡូវគាត់ចាស់មានអីថែមទៀតអឺក្នុង អត្តបទនេះខ្ញុំណាលើកឡើងពីឥឡូវយើងផុតហើយនៅក្នុងកុម្ភៈដដែលខ្ញុំណា ណាទេក្នុង14កុម្ភៈអអូថ្ងៃក្តីស្រឡាញ់ហ៎14កុម្ភៈនេះខ្ញុំណាចង់ខ្ញុំណាសោតហើយខ្ញុំណាឃើញកំណាប់នេះហើយតើខ្ញុំថានឹងគុណចាស់ពិចារណា ទៅហេតុអីបានជាអឺអ្នកកវេយើងលើកតែងពីបទកំណាប់នឹងប្រុសតើបនអឺ Valentine Day អញ្ចឹងឯងតើវាចេញពីប្រភពណាប្រភពណាហើយដែលដែល តែពាក្យបន Valentine Day ហ្នឹងឲ្យឲ្យចំទៅតើបនវិន័យយ៉ាងម៉េចអញ្ចឹងណាតែកុំឲ្យកុំឲ្យក្មេងចំនួនក្រោយជាជួនយើងហ្នឹងគាត់យល់ច្រឡំតបនហ្នឹងវាតតែចេះអញ្ចឹងចង់ឲ្យចំណាស់ស្មាត់ជាយហើយអឺដើម្បីឲ្យគុណចាស់និងញាតិញោមបានដឹងថាតើ Valentine Day ក្នុងន័យយ៉ាងម៉េចចឹងណាប៉ុណ្ណាគណៈស្វាត់ជាមានតែ3លបាសហេណាខុសត្រូវអីសុំញោមជីវចិត្តជួយបង អត្តបទនេះផាត់បានពីគេដែរទេប៉ុន្តែអត់មានដាក់អីឈ្មោះអ្នកតែងផងបង14កុម្ភៈបាមៈបារមទៅអញ្ចឹងវិញណា14កុម្ភៈបាមៈបារមនេះចំណងជើងតាមនៃនេះបាទដឹងចាំជូននាទីក្រោយហើយកូនស្រីម៉ាក់អើ កូនកំញួញងឯនឹងបនសង្សាប្រយ័នប្រងព្រៀនបំពេញកាយយ៉ាង អាប់យួងអើយមេបែណាកូនពីងសីហើយកូនស្រីប៉ែ ក្រមុំហើយណាថែព្រមចារីដំឡៃនារី ថ្លៃណាស់កូនស្រីកុំលងអើយ សំដីជាមួយសង្សារម៉ាំងប៉ាបារមឯខ្លាញ់កូនមិនស្វាមី ពុញពងខេមរាកុំយងខ្លួនប្រានទៅបដូរដូនឡាឬកងអើយឡាមកាអើយ ក្រែងសោកកាហងសូមអរគុណពលជុំទីមិនតែខ្ញុំស្មើអត់ដឹងរឿងនេះអត់មានអីទេគាត់ថារឿងហ្នឹងខ្ញុំមុនគាត់ចាស់បាន លើកឡើងដែរក៏អង្គគុណមកពីស្រុកខ្មែរហ្នឹង តែគាត់ថាបងពៅលោកឡាយថែមទៀតហ្នឹងត្រូវធ្វើឲ្យច្បាស់ធ្វើឲ្យច្បាស់ថែមទៀតអឺគុណចាស់មាន លើកមានអត្ថន័យហ្នឹងមិនដែរជួយថែមបន្តិចដីនេះមកណាខ្ញុំកណាចង់ដឹងពីអឺខ្ញុំជឿចិត្តជ្រាបខ្ញុំជាបច្ចិតពេញពោព្រោះនេះក្នុងហ្នឹងដាក់មកថាប៉ុនសង្សាតើតើយកន័យឲ្យចំទៅប៉ុនប៉ុនហ្នឹងប៉ុនបែបមិនទៅដើម្បីឲ្យឲ្យប្រជា ពលរដ្ឋយើងធ្វើឲ្យត្រូវនឹងទិសដៅចំណងជើងថាប៉ុនហ្នឹងណាក្នុងនេះដាក់មកថា14កុម្ភៈប៉ុនសង្សាបាមបារម្ភហ្នឹងយ៉ាងម៉េចបងអឺកណាពីសក្តាមុនក៏បានបកស្រាយហើយបាននិទានរឿងនឹងខ្លះដែរហើយប៉ុន្តែព្រះអង្គខ្ញុំកណាសូមកណាលើកទូទូសាជាថ្មីមែនតើទៅគឺផ្នែកខាងបបបុព្វជិតផ្នែកខាងគ្រីស្ទៀននេះគេចង់ផ្សព្វផ្សាយមែនតើអាហ្នឹងមកនិយាយរឿងពិតបងទៅបង ពីព្រោះលោកវ៉ាឡាវ៉ាឡាំងខានហ្នឹងវ៉ាឡាំងទីនហ្នឹងគឺថាគាត់ជាបព្វជិតជាអាចារ្យនៃគ្រឹះនៃគ្រឹះសាសនាតែមានការប្រឆាំងជាមួយនឹងប្រជាអធិរាជនៅទីក្រុងរ៉ូមហ្នឹងរ៉ូម៉ាំងហ្នឹងណាហើយគាត់មិនស្ដាប់បញ្ជារបស់ស្ដេចនឹងដើម្បីឲ្យបញ្ជាតបអិនណាដើម្បីឲ្យមករកតបរកតាហ៊ាននឹងដើម្បីយកទៅច្បាំងហ្នឹងទៅដោយសារយុវជនយុវនារីហ្នឹងគេមិនចង់ទៅធ្វើសង្គ្រាមគេស្អប់នឹងសង្គ្រាមគេ សុខចិត្តរៀបការដល់វាវាអស់តែហ៊ានទៅស្ដេចហ្នឹងក៏បញ្ជាថានរណារៀបការត្រូវសម្រាប់ចោលនរណាស្រឡាញ់គ្នាពេលហ្នឹងក៏មិនបានដែរគឺថាដូច្នេះបុព្វជិតខាងគ្រីស្ទៀនហ្នឹងអឺគាត់មកនិយាយជាមួយនឹងបរិកំសត់ម្នាក់ដែលស្រឡាញ់កូនជាងនេះជាងដៃហ្នឹងគឺថាចាំគ្នារៀបការឲ្យស្ងាត់ស្ងាត់ដល់ស្ដេចលុះដល់ខឹងខេតអីបើរោបន្តបានព្រោះចិត្តល្បីល្បីតែគាត់អាចរៀបការបានហ្មងម្នាក់ម្នាក់វាចិត្តមកឲ្យពុទ្ធ ឲ្យគាត់ធ្វើពិធីមង្គលការនឹងស្ងាត់ស្ងាត់ទៅ yes I do yes I do អញ្ចឹងទៅគាត់ចាប់អឺលោកបឡងតាំងហ្នឹងណាវ៉ាឡង់ថែនហ្នឹងយកទៅដាក់ក្នុងពន្ធនាគារដើម្បីនឹងកាត់ទោសអីអញ្ចឹងទៅហើយដល់ថ្ងៃមួយហ្នឹងឪពុករបស់កូនស្រីឪពុករបស់ស្ត្រី ម្នាក់នាងកមុំម្នាក់ដែលគាត់ខ្វាក់ភ្នែកហ្នឹងក៏ គាត់មកសួរថាមុនពេលស្លាប់តើលោកចង់បានអីគាត់ថាគាត់ចង់បានសភើអានឯងតិចតួចចឹងទៅដល់គាត់អានហើយចឹងថ្ងៃមួយទៀតថាកូនគាត់មកប្រាប់ថាកូនស្រីគាត់គាត់ខ្វាក់ពីខ្វាក់ភ្នែកមើលអីមិនឃើញទេអ្នកឯងអានសភើច្រើនឬក៏យល់ដឹងច្រើនពីសង្គមបរិយាកាសហ្នឹងជួយធ្វើម៉េចឲ្យនាងភ្លឺផងឲ្យភ្លឺក្នុងចិត្តបងព្រោះបែបតែកណិតក្តីគាត់ឲ្យនាងភ្លឺអីចឹងទៅតើគាត់គាត់គាត់នាំកូនស្រីចឹងអ្នកឯងហៅកូនស្រីមក ដល់អញ្ចឹងគាត់បញ្យល់អំពីផ្លូវនៃជីវិតផងពីត្រូវរៀនរស់យ៉ាងម៉េចផងពីទស្សនភាពនៃជុំវិញឲ្យឲ្យនាងហ្នឹងអាចបីដូចជាឃើញស្រស់ស្អាតអញ្ចឹងទៅហើយទន្ទឹមនឹងនោះនិយាយកាត់ខាត់ថ្ងៃក្រោយមកទៀតគាត់ព្យាយាមហើយគាត់ចិត្តប្រែគេថាអឺពិធីបែបនបួងសួងហ្នឹងបងសត្វថ្ងៃមួយដល់បែបនសួងសួងទៅនាងហ្នឹងគាត់ទៅជាអាចមើលឃើញដូចជាប្រឹងបើកចេះសម្លេងតា អន្តិតអន្តិតបព្វជិតអត់ដែរគូសគេខាងគ្រីស្ទៀនហ្នឹងបព្វជិតហ្នឹងគាត់ថាសម្លេងក៏ពីរោះបញ្យលក៏ត្រស្រស់មកមកលៀងចេះខំប្រឹងបើកភ្នែកដល់បើកបើកបើករោលត្រង់អានេះការព្យាយាមរបស់គាត់បើករោលឃើញឃើញក៏ចាប់ចិត្តស្រឡាញ់បាទអាហ្នឹងឯងសេចក្តីស្នេហារបស់បុគ្គលពីរនាក់ហ្នឹងតាមគ្នាហើយដល់ស្រឡាញ់ហ្នឹងចឹងទៅក៏ចង់អឺចង់បានរៀបអភិវពីជាមួយនឹង គ្រូសង្កេតនឹងផងហើយសង្កេតគេមិនដូចសង្កេតយើងបើគេអាចមានគេអាចមានប្រគុណបានអត់អត់ដូចសង្កេតក្នុងកម្មវិធីសបផ្សាយនៅទីសិល្បៈគេអត់ដូចជាចៅអាវាសយើងទេចៅអាវាសយើងមានតែបច្ច័យប៉ុន្តែអត់មានសិទ្ធទេបើអត់មានសិទ្ធបាទឥឡូវនិយាយតរឿងហ្នឹងតទៀតហើយនៅក្នុងគុកហ្នឹងគឺថាមានអសតរួចមួយបង ហើយរាល់ថ្ងៃហ្នឹងអ្នកដែលរៀបការក្មេងៗគូសកលថ្មីទាំងឡាយហ្នឹងចេះនឹកឃើញគាត់ថាគាត់ចិត្តស្លាប់ហើយហ្នឹងគាត់គ្មានអីនេះទេគាត់មានតែផ្កាបោះមកព្រោះយកមហូបយកមហាមកគេពិបាកឲ្យចូលដល់អញ្ចឹងទៅគាត់ចេះតែបោះផ្កានឹកឃើញតែផ្កាបែរគេមិនសូវប្រកាន់តែក្បែរក្បែរបង្អួចហ្នឹងក្បែរទ្វារគុកហ្នឹងក៏ចេះតែបោះតែផ្កាហ្នឹងមកអញ្ចឹងទៅផ្កាមកតងម្នាក់ម្តងម្នាក់អីចឹងទៅយូរយូរចេះកអញ្ចឹងទៅហើយល្បីរហូតដល់អ្នករូបការអ្នក businessman ហ្នឹង business people ហ្នឹង ណាគេថាយីបើអញបកកើតរឿងអីមុខចំនួននឹងមួយតែតែជាអាចមានសង្ឃឹមនឹងរស់បានប្រសើរអញ្ចឹងហើយបានជានៅក្នុងពិធីអីបុណ្យសង្សារនឹងត្រូវតែជូនផ្កាបាច់ផ្កាអញ្ចឹងហើយអ្នករកផ្កាហ្នឹងសប្ថ្ងៃហ្នឹងគុណចាស់ក្នុងមួយឆ្នាំមួយឆ្នាំគ្រាន់តែថ្ងៃមួយថ្ងៃហ្នឹងបងគេអាចចំណេញបោកសរុបទៅទៅហ្នឹងចាំ20កោតដុល្លារ ណានៅជុំវិញពិភពលោកហើយគេគេធ្វើតាមធម្មតាអញ្ចឹងទៅគេជូនផ្កាជូនអីធម្មតាអញ្ចឹងទៅហើយអញ្ចឹងបានថាបើនិយាយសរុបមកវិញមកខ្មែរយើងជាអ្នកកាន់ពុទ្ធសាសនាគួរតែពិចារណាទៅលើអីពិធីថ្ងៃហ្នឹងផងហើយសេចក្តីស្នេហាឬក៏សេចក្តីស្រឡាញ់មាននរណាតិចគាត់រត់រួចទេបងប៉ុន្តែគាត់ថាស្នេហាទូទៅជាលក្ខណៈស្នេហាគ្រួសារអីចឹងទៅឬក៏ថាមានតម្លៃបំផុតគឺមេត្តាបិតាយើងធ្វើទៅតាមប្រពៃណីរបស់យើងពីព្រោះប្រពៃណីរបស់យើងហ្នឹងគឺថាល្អណាស់ ខ្ញុំកាលណាបានព្រះអង្គបានមុនប្រហែលជាធ្លាប់ជួបកាលណាហើយខ្ញុំកាលណាបានទៅធ្វើអាពាហ៍ពិពាហ៍ជនជាតិអ្នកផ្សេងជាមួយជនជាតិខ្មែរយើងហើយគេសរសើរបងគេសរសើរគេថាខ្មែរ Cambodian ឬក៏ខ្មែរ culture so beautiful គេថាវាអាសិលវិធីនៃរបៀបធ្វើយើងហ្នឹងគឺថាវាស្អាតហ្មងតាំងពីវិធីវាហោះហើយចំនួន ពិធីខ្ចប់ចំនួន ពិធីកាត់សក់កត់សរីពិធីចំដៃពិធី7 7ពិធីកាត់ខាន់ស្លាពិធីណាមាននៀកផ្លាច់ចោឬក៏បថោតោស្វ័យអញ្ចឹងទៅគេឃើញយើងធ្វើប៉ុន្តែកណាលធ្វើមិនបានវិញនៅស្រុកនេះដោយសារពេលវេលាប៉ុន្តែគាត់ថាធ្វើថាសង្ខេបបែបផ្លេចប៉ុន្តែឲ្យគេយល់ទៅឲ្យចាំទៅគេណាគេយល់ថាប្រពៃនេះខ្មែរយើងគឺល្អណាណាអាហ្នឹងមានតម្លៃជាងអរិញផ្កាមកតងព្រះអង្គអានេះទៅតាមលក្ខណៈដែល សន្តាននៃខ្មែរយើងគួរតែអនុវត្តហើយបើថាគណៈសូមបលយពាក្យឲ្យជ្រុលបន្តិចចុះហើយសូមបងប្អូនយើងនៅស្រុកខ្មែរមេត្តាការខន្តីអភ័យទោសផងបើថាខែកោប្រឡោះដើម្បីគោរពទៅតាមប្រពៃណីជំនឿឲ្យជាប់ហើយកុំឲ្យវាសាបរលាបទៅថ្ងៃក្រោយបើថាគេបត់ស្ដាច់យើងលេងបត់ស្ដាច់យើងទៅទៅតែបើថាបត់អឺចៅព្រានលេងបត់ចៅព្រានទៅកុំយកកញ្ឆេងកញ្ចុងកញ្ឆាំងដោយអានេះអ្នកចិត្តខាងគេយកមក ធ្វើផ្លែតាមពីមានជ័យយើងច្រើនខ្លាយទៅទៀតតែនេះចិត្តខាងក្បែរហ្នឹងបាទត្រៀមហ្នឹងបត់ដើម្បីប្រពៃនេះរសាដូនតាយើងមកកណាហើយចូលការទៅយកបត់ភ្លេងយ៉ាងណាញោមអញ្ញាបត់ខ្មែរមែនជាងខ្មែរហ្នឹងគាត់ទៅវាវាខុសសាច់រឿងបងព្រោះវាវាខុសវាខុសកម្មវិធីកណាដល់អញ្ចឹងទៅអាប្រពៃនេះអាបត់ពធនោះវាអាចរលាបទៅតាមអាចិត្តរំភើបញាប់ញ័រសាថ្មីណាបើយើងអាហ្នឹងយើងមិនបានថែរក្សាទេព្រះអង្គអាហ្នឹងសូមមេត្តាខាងខិនទៅបិទទូផងទៀត ខ្ញុំមានប្រសាសន៍នោះថ្មគ្រប់ត្រូលដែរព្រោះយើងមានកម្មវិធីសេនតីក្រៅពីហ្នឹងយើងដាក់ទៅមានអីកម្មវិធីអរណាកម្មវិធីកម្មវិធីទៅយើងយើងយើងមិនមែនមានតែពេលហែនឹងចាក់សបាយនឹងណាវាមានពេលផ្សេងទៀតហ្នឹងកម្មវិធីឲ្យទៅហើយទៅ មានកម្មវិធីចន្លោះច្រើនទៀតតែយើងគួរធ្វើប៉ុន្តែវាវាមកពីអ្នកដឹកនាំខ្វះខ្វះការយល់ដឹងយល់ដឹងចឹងទៅវាទៅធ្វើធ្វើមកមកហ្នឹងព្រោះឲ្យគុំទៅទាញ នឹងវាធ្វើខុសដូនតាពោថ្មអត់មែនមហាបើថ្មយល់វិសាសទៅថ្មគ្រប់គ្រងពោណាពោបាទអរគុណត្រូវហ្នឹងវាតទៅអញ្ចឹងទៅវាធ្វើឲ្យក្មេងជំនាន់ក្រោយវាវាអត់ដឹងកម្មវិធីនោះណាណាតែដឹងចាប់ដើមមកការអញ្ចឹងការអញ្ចឹងណាយូរទៅអស់បានយូរទៅអាចឆ្លើយតម្លប់ព្រះអង្គដល់ពេលការសក់មិនព្រមមកជាកដែងលោកកត្រៃឬក៏ថាសារិកាកែទៅជាបត់អំអំទូកទៅទៅបេះការឈូពីណាឆ្កុយនេះឧទាហរណ៍ បាទហើយមួយទៀតកម្មសាស្ត្រខ្ញុំទៀតយើងមិនអាចទៅបន្ទោសកម្មវិធីចាស់កម្មវិធីបានគ្នាអត់ដឹងទេគ្នាពឹងគ្នាអត់ចេះពឹងលើអាចារ្យពឹងលើមហាតាមមហាអត់ដឹងទៀតបីទាំងស្គតទៅហើយអញ្ចឹងបន្ទោសមែនទៅគឺបន្ទោសហើយក្រសួងពាក់ព័ន្ធគូតែគូតែក្រសួងពាក់ព័ន្ធបាទហៅមកសិក្សាអស់គ្នាមើលផងហើយបើមានប៉ះពាល់អីហ្នឹងហើយយើងគួរតែកន្លែងណាកែបានកែកុំឲ្យវាជ្រុលធ្វើជ្រុលណា ដូចអ្នកអ្នកដែលមកកាត់កាត់សក់នឹងច្រៀងអាឡេអាឡូអាឆេអាឈោអត់មានល្អអីសោះមកកំ pl ែងឲ្យតែបានតែហ្មងអាខ្លះនោះលេចចូលមកបកាច់វីតាមផ្លូវនឹងណាព្រោះហ្នឹងគេចាត់ចាស់លោកថាសតន្ត្រៃជាអិនលោកធ្លាប់បណ្ឌិតអីធំធំមួយចំនួនពីដើមលោកថាជាពិធីមង្គលពាក្យធម៌មង្គលការការជាការក្នុងមង្គល ពាក្យសម្ដែងធម្មតាលេងចុះប៉ុន្តែកុំឲ្យប្រើពាក្យណាលោកហាមបើពីដើមលោកហាមពាក្យអាភាសពាក្យអីមិនសំប្រកបអីអីចឹងទៅទៅទៅនឹងវាមិនជាមង្គលទេបាទអូខេអរអរគុណបងជាវចិត្តដល់ម៉ោងដែរហើយល្មមមកចាំអរគុណចាស់គុណចាស់ដែលបាននិយាយកំដរកម្មវិធីពីព្រោះអស់មាន វត្តទៅទៅស៊ីធីទៅក៏អត់បានតំណតំណងភ្ញៀវចូលមកឥឡូវមានចាប់ដាក់គ្នាឯងចូលទៅម្ដងហើយវាងហត់ហេវដែរមិនសូវមានកម្លាំងហ្នឹងហើយអរគុណណាស់អឺបងវិចិត្រហើយនឹងគុណចាស់បានចូលរួមជួយពណ៌សុខភាពល្អហើយសន្យា ថាមាន ពេលស្អែកហ្នឹងអាសប្តាហ៍ក្រោយជួបគ្នាទៀតសូមអរគុណច្រើនសូមហើយគុំលាសូមកលិពលលេបាទ Thank you. អាអរណោណោណោអើ